អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នេះខ្ញុំចាថ្ងៃហ្នឹងខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយគឺ ក្តាមអាំងទឹកម្រេចពិសេសតោះអញ្ចឹងចង់ដឹងថារបៀបធ្វើបែបណាហើយវារសជាតិបែបណាតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា Kiss for you ឥឡូវយើងលាងក្តាមណាហើយយើងលាងវាឲ្យស្អាតទៅហើយមួយទៀតត្រូវប្រយ័ត្ននឹងកុំឲ្យវាឈូស ខ្លាញ់ចេញពីខ្លួនលីណាព្រោះឈូសទៅអស់ឆ្ងាញ់បណ្ដោយដោះវាអញ្ចឹងវាចាក់ទឹកដោះវាតិចៗអញ្ចឹងទៅ ទៅអ្នកទាំងអស់គ្នាយើងឆ្កឹះខ្លាញ់ក្តាមណាយកដើម្បីយកទៅក្លុកមួយពងទាហើយនិយាយទៅដឹងតែអ្នកទាំងអស់គ្នាមើលឲ្យដឹងតែប្លែកហ្មងហើយមានរសជាតិឆ្ងាញ់ទៀតនេះឆ្កឹះយកតែខ្លាញ់ហ្នឹងណា យើងចាប់ដើមលាយគ្រឿងណាហើយដំបូងយើងដាក់ពងទាយើងសិនបែកបាទយើងដាក់មកគ្រាប់ទៀតដូចយើងស្ទើណានឹងហើយបន្ទាប់មកយើងលាយគ្រឿងវា យើងដាក់តិចតិចបានទេណាគ្រឿងណានេះជាអំបិលអំបិលយើងដាក់ប៉ុណ្នេះមកបានហើយព្រោះយើងនៅមានទឹកជ្រលក់បន្ថែមទៀតយើង មានអំបិលមិនថែមទៀតណាអញ្ចឹងយើងកុំដាក់ច្រើនពេកស្ករដូចគ្នាដាក់តែប៉ុណ្នេះមកបានហើយប៊ីចេងសម្រាប់ប៊ីចេងអ្នកណាដែលគាត់អឺគាត់ចូលចិត្តញ៉ាំអាចដាក់បានបើអ្នកណាអត់ដាក់ទេក៏អត់អីដែរបើអត់ញ៉ាំណាប៊ីចេងដាក់ប៉ុណ្្នឹងដែរ កវាមកឲ្យវាសងសិនណាចាំយើងដាក់ខ្ទឹមតាមក្រោយនៅយើងលាយវាសពគ្រឿងអស់ហើយយើងដាក់នៅខ្ទឹមណាដាក់ប៉ុណ្្នឹងបានទេ នេះទាំងអស់គ្នាយើងលាយគ្រឿងយើងលាយធ្វើទឹកម្រេចណាយើងដាក់ខ្ទឹមបើខ្ញុំចំនួនប៉ុណ្ណឹងខ្ញុំដាក់ខ្ទឹមតាមកពឹសឯងហើយបើម្ទេសតាមចំណងចំណូលចិត្តអ្នកទាំងអស់គ្នាណាចាបន្ទាប់មកយើងដាក់អំបិលទៅយើងលាយមួយរ៉ូទីណា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 ប៉ុណ្្នឹងទៅជាការស្រេចហើយឥឡូវអ្នកទាំងអស់គ្នាយើងរៀបចំអាំងក្តាមយើងហើយមុនដំបូងយើងដាក់ស្នូលវាសិនណាភ្លើងប៉ុណ្ណេះគឺក្តៅល្មម តោះឥឡូវយើងដាក់ខួរក្តាមយើងដាក់លាយជាមួយពងទាហ្នឹងណា គ្នាឈ្មោះបដាបដាហើយអ្នកនរគ្នាឮតែសលេងក៏ដឹងតែឆ្ងាញ់ឥឡូវអ្នកទាំងអស់គ្នាឆ្អឹងហើយអញ្ចឹងយើងលើកវាដាក់ចានណា នេះអីគេនេះហួយអីហើយឥឡូវដល់វគ្គញ៉ាំអីអញ្ចឹងសូមកោះកូកាញ៉ាំមួយសិនណាយកលើនេះមុនគេមកនេះនេះ ដាក់លាយអ្នកនរគ្នាឆ្ងាញ់ណាធ្វើបែបហ្នឹងប្លែកហើយឆ្ងាញ់ទៀតចូលដល់ខ្ញុំញ៉ាំខ្លួនវាវិញម្ដងហើយអ្នកនរគ្នាមើលថាវាស្រួយប៉ុណ្ណា